បីមីណាថ្ងៃដែលលើយខ្លោចសាមកជរៀងរឹងស្យាប្រហាមកដាយខ្ញុំថ្ងៃ28មីណាថ្ងៃ28 ដែរឡើយខ្លោចផ្សាមកជរៀងឬស្យាប្រហាមកដោយខ្ញុំបនភ្លេងខ្លងខែប្រគំអេទ្រូងអាយអល់ឈួលហើយក្តៅងុំអេ ស្រែកទ្រយំអេអូនណាម៉ៃអើយស្ទើរបែកលោកកាប្រននេះប្រត់គ្មានហើយថ្ងៃជួបអេ មករលត់សងខាអើយមិនចង់ថ្លៃកូនណាយវ័យ65អោវីរឿងធៀបម៉ាយអ្នកម្ដាយកូនកូនក្រុមកាយចងចាំ ច្បាំងអវីរឿងភាពមើយអ្នកម្ដាយកូនកូនក្រុមកាយចងចាំម៉ែឈឺរាប់ឆ្នាំម៉ែខ្ញុំផនកម្មហើយជួងប្រឹងធោច្បាំង ស្រឡោះកើកូនអើយនៅតូចញ៉ៃដឹងបដាយលោកត្រង់អើយខ្លាំង cạnh យស្លូតនៅធ្វើកាច់អោណាម៉ែស្លូតធ្វើកាច់វៃកូនណែព្រោះខ្លាចកូនដើរផ្លូវខំងាយហើយរឹង ស្លូតនៅធ្វើកាច់អូនម៉ែស្លូតធ្វើកាច់វ័យកូនណែព្រោះខ្លាចកូនដើរផ្លូវខំងាយហើយរឹងតតឹង សេងជប់មើលសេងចឹងអេមិនអើយកូនដឹងមិនអើយកូនដឹងអើយមិនធ្វើបែបហ្នឹងខ្លាចកូនអន្តរាយ ិតនឿយកាយអេយដើម្បីឆោមឆាយម្ដាយមិនស្ដាយខ្លួនអូណាម៉ែសួរអត់ណៃមាត់ឯងអូណាអើយតែបានណៃកូនស្មួនម៉ែលាក់ងើ ឯលាំងបំពួនអើយទុំឲ្យកូនប្រុងស្រីម៉ែស៊ូអត់ណើយមកអើយអូនឲ្យតែបានកូនស្ងួនម៉ែលាំងអើយបំពួនម៉ែលាំងបំពួន ទុំឲ្យកូនប្រងស្រីម៉ែខ្ញុំទាំងតែឲ្យចង់អេឲ្យចង់ចុះចុងងាយលើដៃចាំមកណែកញ៉ាយកូនថ្លៃចំណែកកូន 啊耶！ យមានវិញជីអណាកូនបានធ្វើការអណាកូនបានធ្វើការស្លៀកពាក់អើយហើហើកូនសំកាយយ៉ា សប្បាយអោណាកូនបានធ្វើការអោណាកូនបានធ្វើការស្លៀកពាក់ងាយហឺហាគុណសពកាយយ៉ាម៉ែអូសប្ đánh mắt đi đêm bye.